ចិនដាក់ទណ្ឌកម្មអនុរដ្ឋមន្ត្រីលីទុយអានីដោយសារតែទស្សនកិច្ចទៅកោះតៃវ៉ាន់ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសុក្រទី12ខែសីហាថាខ្លួនបានដាក់ទណ្ឌកម្មទៅលើអនុរដ្ឋមន្ត្រីដឹកជញ្ជូននិងគមនាគមន៍លីទុយអានីដោយសារតែបានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ក្រសួងការបរទេសនិយាយទៀតថា ចិនក៏នឹងផ្អាកការទំនាក់ទំនង ជាមួយនឹងក្រសួងរបស់លោកស្រីផងដែរនិងកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូន ជាមួយលីទុយអានី ក្រសួងដឹកជញ្ជូននិងទំនាក់ទំនង របស់ប្រទេសលីទុយអានី បាននិយាយថាខ្លួនសោកស្ដាយចំពោះសេចក្តីប្រកាសរបស់ប្រទេសចិន ទីក្រុងប៉េកាំងកំពុងជ្រើសរើសការបន្តនិងពង្រឹងដំណើរការសកម្មភាពខុសច្បាប់ ប្រឆាំងនឹងរដ្ឋសមាជិកសហភាពអឺរ៉ុប នេះជាការថ្លែងបញ្ជាក់របស់ក្រសួងលីទុយអានីនៅក្នុងសេចក្តីប្រកាសលោកស្រីអាងបាននិយាយនៅលើបណ្ដាញសង្គម Twitter ដូចនេះថាគាត់បានទៅទស្សនាទីក្រុងចំនួន3កំពង់ផែសមុទ្រ2និងមានការប្រជុំចំនួន14នៅកោះតៃវ៉ាន់ក្នុងរយៈពេល5ថ្ងៃសូមបញ្ជាក់ថា លោកស្រីបានធ្វើដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់តែប្រមាណថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ការពង្រឹងទំនាក់ទំនងនាពេលថ្មីថ្មីនេះរបស់លីទុយអានីជាមួយនឹងកោះតៃវ៉ាន់បានធ្វើឲ្យទីក្រុងប៉េកាំងមានការខឹងសម្បាយ៉ាងខ្លាំងនិងបណ្ដាលឲ្យមានការនាំចេញរបស់លីទុយអានីទៅកាន់ប្រទេសចិនធ្លាក់ចុះដល់សូន្យនៅត្រីមាសទី1ក្នុងឆ្នាំនេះលីទុយអានីមានគម្រោងបើកការិយាល័យតំណាងនៅកោះតៃវ៉ាន់ នៅខែកញ្ញា ការប្រកាសនោះកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងនវានុវត្តន៍កាលពីខែមិថុនាកន្លងទៅនេះលីទុយអានីកំពុងរងសម្ពាធយ៉ាងខ្លាំងពីមហាយៈចិន បន្ទាប់ពីប្រទេសនេះបានអនុញ្ញាតឲ្យកោះតៃវ៉ាន់បើកស្ថានទូតនៅក្នុងរដ្ឋធានី Vilnius ដោយចិនបានបន្ទាបទំនាក់ទំនងការទូតជាមួយនឹងលីទុយអានី និងបានដាក់សម្ពាធដល់ប្រទេសជាច្រើនឲ្យផ្ដាច់ទំនាក់ទំនងជាមួយប្រទេសនេះនេះបើយោងតាមប្រភពសារព័ត៌មាន Reuters ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។